អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review Hero Kang World មួយ Hero នេះនៅនគររាជហើយយើងធ្វើការដាក់លក់ក្នុងតម្លៃ320ដុល្លារតម្លៃ320ដុល្លារនេះបើសិនជាកណៃអ្នកទាំងអស់គ្នាស្រឡាញ់អីអូខេអ្នកទាំងអស់គ្នាអាចធ្វើការឆាតក្នុង page Lazada ដើម្បីធ្វើការទិញនៅ Hero នេះបានណាហ្នឹងហើយចំពោះអ្នកទាំងអស់គ្នាដែលចង់ឲ្យខ្ញុំជួយ review Hero មិនថានគរណាទេគឺគ្រប់នគរទាំងអស់ណាហ្នឹងហើយអឺគ្រប់លក្ខខណ្ឌតែ3ទេ លក្ខខណ្ឌទី1ជួយផ្ញើ account និង password ចូលលេងដែលមិនចាំបាច់ផ្ញើ file team ទេ លក្ខខណ្ឌទី2ជួយដាក់តម្លៃ hero ឲ្យសមស្របជាមួយនឹង item ដែលកំពុងតែពាក់លក្ខខណ្ឌទី3ជួយផ្ញើលេខទូរស័ព្ទមកផងដើម្បីយើងឲ្យស្រួលតំណាក់តំណងក្នុងការទិញឬក៏លក់ hero មួយហ្នឹងហ្នឹងហើយអញ្ចឹងគ្រប់តែ3ហ្នឹងទេខ្ញុំនឹងធ្វើការ review អ្នកទាំងអស់គ្នាអឺអូខេឥឡូវកុំឲ្យខាត់ពេកយើងចូលទៅមើលទាំងអស់គ្នាតា hero ដែលមានតម្លៃ320ដុល្លារហ្នឹងគាត់ពាក់ item ឯខ្លះអូខេ let's go អញ្ចឹងអ្វីដែលយើងមើលមុនគេអ្នកទាំងអស់នេះគឺកម្រិត level អញ្ចឹង hero level 6អត់ up 20 level ណាហ្នឹងហើយបើសិនជាករណីអ្នកទាំងអស់នេះ up គឺបាន level 8គាត់តែម្ដងណាហ្នឹងហើយអូខេនេះគឺជា item hero នៅពេលអ្នកទាំងអស់ទិញទៅនឹងទទួលបាន item ទាំងស្រុងតែម្ដងណាអូខេអញ្ចឹងយើងមើលទាំងអស់គ្នាអឺគាត់ពាក់ក្បាលសានីបូក15អាវសានីបូក15ខោសានីបូក15 អូខេអ្នកទាំងនេះអញ្ចឹង hero នេះគឺបានសាន់នីបូក15មួយឈុតតែម្ដងចំពោះការបូកគឺកលឲ្យអស់ទាំង15ហ្នឹងហើយប៉ុន្តែបាទអ្នកទាំងអស់នេះចង់ស្ទាវកាន់តែខ្លាំងទៀតអូខេយកវាទៅអាប់ឡើងទៅជា HS ដែរបានទៅគឺកប់សេរីតែម្ដងណាអូខេចំពោះ chat គឺជាប្រភេទ chat សាន់នីជាប្រភេទ chat តង់ទី1ទេអ្នកទាំងនេះអញ្ចឹង chat លើគឺ OBS ចំពោះ chat ក្រោមគឺ INT អញ្ចឹង chat នេះនៅពេលដែលយើងប្រើវាមួយគូវានឹងទទួលបាន អចំនួន10រួមជាមួយនឹង cutter speed 10%អូខេចំពោះដៃ គឺជាប្រភេទដៃសាន់នីអញ្ចឹងដៃសាន់នីបូក15 hero នេះគឺ5 11ឈុតរបស់គាត់តែម្ដងណាពីក្បាលដល់ចុងជើងអញ្ចឹងយកទៅគឺมันខ្វល់រឿងបូកទៀតទេអ្នកទាំងនេះអេមែនតើអូខេហើយចំពោះតាតូគឺជាប្រភេទតាតូល្បា2 green អញ្ចឹងគឺតម្លើង strength dodge រួមជាមួយនឹង HNN increase by 2%វាជាគឺវាគឺជាប្រភេទតតោរបស់ប៉ា SM តែម្ដងអ្នកទាំងអស់នេះអញ្ចឹងបូក7តតោរបស់ប៉ា SM strength dot បូក7 strength dot បូក7 strength dot បូក7 strength dot បូក7អូខេវាគឺជាប្រភេទតាតូរបស់ប៉ា SM ប៉ុន្តែវាអត់មានការ remix color ទេដោយសារតាតូមានតែ2 color ឲ្យគាត់តែម្ដងណាគឺក្រហមជាមួយនឹងពណ៌ខៀវ អូខេចំពោះសៀវភៅគឺ4 page 9 level អញ្ចឹងភាគរយទី1គឺ32ភាគរយទី2 96ភាគរយទី3 84រួមជាមួយនឹងភាគរយទី4គឺ57អញ្ចឹងជំនួយគឺចែក8%ទៀតវាទទួលបាន112%បើ12ប្រហែលជាអាចបាន6ស្វែអ្នកនរនេះហេ100 12អី102 104អូខេចំពោះជីលមុនគឺ10ល្បែលរត់មិនស្អាតតែម្ដងបោកក្បាល3អាវ3ខោល3អញ្ចឹងហេរ៉ូនេះគឺ3មួយឈុតតែម្ដងអាវក្បាលខោ file មិនអត់មានទេអូខេចំពោះ rep hero នេះមាន rep 17974 rep ប៉8 10076អូខេចំពោះ merit គឺមាន4សែនជាងអ្នកនរនេះអូខេនេះគឺជា item នៅក្នុង hero អញ្ចឹងបើគូ support នេះគឺនឹងប្រកល់ទៅឲ្យ new player ដូចគ្នាក្នុងតម្លៃ320ដុល្លារនេះអញ្ចឹងក្បាល យើងអាចមើលបាន AGI all AGI all អូកប់ស្អាតមែនទែនអូស្អាតដោយសារវាអញ្ចឹងគាត់ប្រើ stone ប្រភេទកល់តែម្ដងណា អូខេអាក្រោមនេះគឺ support ដូចគ្នាអញ្ចឹងអានេះ support សម្រាប់ខ្សែ skill អញ្ចឹងអ្នកទាំងអស់នេះអាចមើល stone បាននេះនេះ stone គាត់លេងស្អាតស្អាតមែនទែនអ្នកទាំងអស់នេះលេងស្អាតណា stone នេះអូខេកាត់ level កាត់ level គឺគឺមានកាត់6 level នេះណាហើយកាត់ level បកគលឲ្យ new player ដូចគ្នាណាគឺគាត់និយាយថាឲ្យទៅ new player ដែរអូខេចំពោះសភៅ wallet រត់ cloud Golden Cicada រួមជាមួយនឹង Nam Search ជាងសភៅ support គឺ Mega Play របស់គាត់តែម្ដងណាអូខេសភៅថ្មី នេះគឺ2 page 8 level រៀងស្ទើរបន្តិចហ្នឹងហើយអត់អាចដាក់យកវ័យបានទេភាគរយអន់ពេកអូខេកៅអៅក្រៅចឹង point មានតែ90 point ទេចំពោះកៅអៅគាត់ទិញហើយឈុត2ឈុត3អូនេះស្អាត4 5ប៉ាវជូតនេះក៏លយដែរនេះ ហើយមែនតើ point silver cup ផង0តែម្ដងមានដំរីជីមួយអូខេឲ្យខ្ញុំឆែកនេះមួយទៀតអូខេនេះគឺជា item ក្នុងតួ hero អញ្ចឹងនេះមាន moon cake ដាប់អាកាតកដោ permanent ហើយអូខេ item តបផ្សំទេអឺនេះខ្ញុំឲ្យមើលបន្តិច អឺដូចខ្ញុំអ្វីដែលខ្ញុំចេញគឺ6 7ស្វែណាហ្នឹងអែមកប់សេរីតែម្ដងអឺមានប្រដាក់ខ្លះកាត់ឆានមកសួរខ្ញុំអូខេរ៉ាសលេង SM ដៃស្វែលេងមិនតោចប់បាត់សួរណាមសួរសួរខ្ញុំរឿងដៃស្វែអូខេអឺ point នេះណាសອບមាន3600 stir point នេះណាសອບបន្តិចអ្នកទាំងអស់នេះហ្នឹងហើយបើទិញយកទៅរឿងចាក់ title អីរឿងពិបាកដែរបន្តែអត់អីស៊ីមេឲ្យទិញ item សម្រាប់ដូរតា អូខេអ្នកទាំងគ្នាអញ្ចឹង Hero នេះគឺតម្លៃ320ដុល្លារណាតម្លៃ320ដុល្លារនេះគឺអាចធីមមួយតួ Hero នេះរួមជាមួយនឹង Baku Support 2ហ្នឹងហើយ Baku Support នេះ2តែម្ដងណាហើយអាចធីមកាត់ level 6 level នេះអូខេអញ្ចឹងបើសិនជាករណីអ្នកទាំងអស់គ្នាស្រឡាញ់អីអូខេអ្នកទាំងអស់គ្នាអាចធ្វើការឆាតនៅក្នុង page Razer ដើម្បីធ្វើការទិញនៅ Hero នេះបានណា